ម៉ែខ្ញុំស្រឡាញ់កូនក្រមុំគេអញ្ចឹងទៅហើយកូនក្រមុំគេឈ្មោះអ៊ំប្របីហើយខ្ញុំចង់ឲ្យម៉ែចូលស្ដីមិនដឹងណាម៉ែបើសិនជីវិតខ្ញុំអត់នាងស្មាសូមម៉ែអីគេចង់បានប្រពន្ធហ្នឹងហ៎ក្បាលឡើងកញ្ចាស់រៀនដល់ថ្នាក់ទី12 13ហើយគ្មាននឹងខ្យល់អីទៀតណាបើខ្ជិលយ៉ាងយ៉ាងនេះអាណាគេលើកកូនទេហើយណាអាណាគ្រូបែកដងបែកកើតអីហ្នឹងមើលសំពងក្បាលណាបែកម្ដងមើលយើងប្រាប់ឲ្យច្បាស់ទៅ បើយើងព្រមជាប់សាច់ភ្ជាប់ឈាមជាមួយនឹងឯងណាខ្ញុំសុំចិត្តភ្ជាប់សាច់ភ្ជាប់ឈាមជាមួយឆ្កែវិញវាល្អជាងបងសុំនឹងលើកចកងសំពះអូននេះយកចេះទូរស័ព្ទដល់អង្ការទៀតតាមអានស្លៀកពាក់ធ្វើការមានការងារអីធ្វើណាទៀតបើគេប្រឈមបាត់ឯនេះចាប់ហើយម្នាក់ម្នាក់សុទ្ធតែនៅរៀនហើយមានលុយអាណាមកចំណាយនេះសំខាន់ថ្ងៃមុនជ្រុលជួឥឡូវមានតងន់2ខែទៀតបើយើងនៅបន្តចឹងទៀតយើងប្រកាសជាស្លាប់ដោយសារអត់ឃ្លានជាមិនខានទេយើងមានតែសុកមកណា បើប្រាប់ម៉ែម៉ែកាត់ការចោលក៏កាត់ទៅធ្វើមិនបើយើងជាកូនស្រីរក្សាតម្លៃឲ្យម៉ែមិនបានផងបើក៏បន្ទោសមានតែទទួលយកទៅអានឹងកម្មយើងឯងភាពយន្តជីវិតរឿងចង់បានប្រពន្ធមានផ្សាយជូនទស្សនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film